ទួលបាស្រង់នេះគឺប៉កែដោយសារពាក់ព័ន្ធជាមួយនឹងស្នេហ៍នេះហើយសិតអ្នកតាបាចាស់ស្រុកប៉ុនឃើញឃើញធម្មតាទេប៉ុនបើអ្នកណាដែលមានរិទ្ធព្រះអង្គបាក់ញៀនឃើញបើឃើញទៅជាគោទូលឃើញជាពស់បើឃើញជាអ្វីទាំងអស់អាចភិនហាបានច្រើនណាមានបញ្ហាពាក់ព័ន្ធខាងផ្លូវអង្ឹតផ្លូវអំពើពន្ធហ្នឹងមកកន្លែងលោកតាមកព្រោះលោកតាអាត្មាក៏បានបួសរៀនអញ្ចឹងបងបានបួសរៀននឹងចេះចាំវិជា ខាង មន្តអាគមហ្នឹងសម្រាប់ប្រសាទអញ្ចឹងបង ជួយកូនចៅដែលមានទុកដែលមានលំបាកខ្លះគ្នាគ្នាចេះដើរមើលគ្រូខ្លះ4 10គ្រូមកជាមកជាកន្លែងលោកតានឹងមាននិស័យបាទជំរាបសួរគ្រូបាទបាទ បាទជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបានមកជួបលោកគ្រូបាទតរៈកុងគានៅបាទទួលបាទស្រង់ដែលស្ថិតនៅក្នុងឃុំខ្វិតធំ បាទស្រុកព្រៃឈរខេត្តកំពង់ចាមបងប្អូនយើងហើយល្បីថានៅទីអាស្រមឡៃនេះ គឺមានវត្ថុស័ក្តិសិទ្ធិជាពិសេសមានបារមីស័ក្តិសិទ្ធិខ្លាំងខ្លាំងជាច្រើនចង់ជម្រាបសួរលោកគ្រូជុំវិញរឿងនេះបន្តិចហើយឲ្យលោកគ្រូជួយណែនាំនៅបរិវេណនេះបន្តិចបាទគ្រូបាទ ហ្នឹងទីទឹកដីជ័យជប៉ុននេះគេហៅព្រះព្រះស្រង់ទួលបាស្រង់ទួលបាស្រង់តាមពីបរមបុរាណមកហ្នឹងមានចាស់ចាស់បុរាណលោកដំណាលថាមានការសុំចានសុំឆ្នាំងដូចថាទៅដូចគុកយហមដែរបងសុំចានសុំឆ្នាំងការអញ្ចឹងទៅហើយឡាយពុកមេអាត្មាខាងនេះខាងស្រុកតុងហ្នឹងមកសុំលេខឆ្នោតសុំអីចឹងប្រាប់ឆុតដែរព្រោះមានមានអសនកូនចៅអីដាក់បាយដាក់អីសែនអញ្ចឹងទៅអាកោអញ្ចឹងទៅទៅមានរិទ្ធមានអំណាចជួយការពារកូនចៅបានសុខចម្រើនតាមដំណរតគ្នាមកថា កន្លែងនេះផ្ដាំដងដងទៅកន្លែងណាគ្រូជួយកន្លែងនេះបងកន្លែងនេះបាស្រង់បាស្រង់តាគាត់ជីកដងដល់ជីកដងទៅ ទឹកនៅវាចេញពេកដល់ពេលគាត់គេធ្វើពីនឹងលើគេធ្វើពីលើបាត់ហើយបាស្រង់បាស្រង់ហ្នឹងក៏គេហៅបាស្រង់បាស្រង់ណាខ្លះហៅស្រះស្រង់ស្រះស្រង់មកនឹងមានតាដំបងដែកអញ្ចឹងទីទឹកដីជ័យភូមិនេះពីដើមឡើយមាននិយាយមួយថានៅ នៅស្រុកយើងណែគេប្រាប់កណប់ជីកកណប់ទៅព្រោះកណប់មានកណប់ច្រើនណាមានកណប់មានកណប់ កណប់គេយកអស់ហើយកណប់ពីការគេជីកណប់គេជីយកគ្រប់កន្លែងហ្នឹងឡើយនៅតាមនេះមុខដល់នេះឥឡូវគេធ្វើពីលើព្រោះមុនគេជីកណប់ជីអីយាយមួយគេទៅធ្វើក្រោយទៅទៅធ្វើក្រោយតាពីមុនយ៉ាងមិនដែរឡើយអូពីមុនយាយហ្នឹងគេយកសពឲ្យមកជីកណប់ហ្នឹងមកកាម៉ាដល់មកកាម៉ាគាត់គាត់មកជីកហ្នឹងលោពេកគាត់ដាក់មកទៀសដាក់មកទៀសទៅយាយចាស់ចាស់បុរាណថាគាត់ស្លាប់ដែរតាស្លាប់លោបលន់ចង់បានរបស់គេបាទតាមបុរាណដែលមកអង្គុយសមាធិមើលវាពាក់ព័ន្ធជាមួយនឹងថាស្ពាន់ក៏អូបស្ពាន់យឺត មានលង្ហិនជារបស់ពីដើមពីដើមដូចជាសម្រាប់មាសអីពីដើមព្រោះហ្នឹងហើយវាលិចលិចទៅបាត់ដាលហើយព្រោះយើងខ្ចីទៅតែបាក់បែកចានឆ្នាំងគាត់អញ្ចឹងបរមរានវាតាក់ទងរបៀបដូចគុកយហុំដែរប៉ុន្តែកន្លែងនេះផ្ទះបាស្រង់ជាទួលទេមិនមានប្រាសាទទេបងអត់មានប្រាសាទនៅនឹងទេអត់មានប្រាសាទទេថាប្រាសាទហ្នឹងគេសែងអស់ហើយតោះយើងសឡឹងមើលទៅមានដួងកែវដួងកែវនេះហើយ បាទនេះគេហៅដូចដួងព្រលឹងណាដួងព្រលឹងព្រះ3000សកៈសកៈសកៈហ្នឹង1000បើដួងព្រលឹងនេះយើងសំដៅយកដែលយើងនេះមិនយូនីអីតំណាងអាហ្នឹងគេធ្វើញ៉ៃគេធ្វើដួងព្រលឹង16រមគលឋាន11ហ្នឹងបានគេដាក់គេដាក់សកតដួងព្រលឹងពមេដាបបីដាយើងដែលកកើតទឹកកកើតដីកកកកើតព្រៃបក្សាដែលឈាមក្រាលប្រធរនីនេះសិតតែជាមេដាបបីដានតាបាសចាស់ស្រុកគ្រាន់តែតាបាសស្រង់តាដបងដៃនេះកើតមុន កើតមុនទីទឹកដីជ័យភូមិទៀតព្រោះជំនាន់70ជ័យបោកគ្រាប់បាយអស់មានតែទេចលិះវិញបានមកអញ្ចឹងលោកតានឹងមានបញ្ជនរាប់ពាន់ឆ្នាំមកហើយតែបាស្រង់ហ្នឹងបាស្រង់ហ្នឹងពនាមហ្នឹងគឺពនាមលោកតាឈ្មោះបាស្រង់អញ្ចឹងលោកតាគេហៅតាបាស្រង់បាស្រង់គេហៅទួលបាស្រង់គ្រប់ទីគ្នាសពដងកន្លងមកហ្នឹងគាត់មានកូនចៅមកដូចថាសុំលេខឆ្នោតសុំរិទ្ធសុំអំណាចឯបានបានដូចចិត្តអញ្ចឹងហើយប្រកាន់ណាស់បើអញ្ចឹងក៏ខ្ញុំប្រកាសណានសូមលើកកំបងអេនជេលីខ្ញុំ ការអនុញ្ញាតសូមទឹកសូមដីជ័យចំពោះនេះដើម្បីមកសូមសេចក្តីសុខទេមកនេះមិនអញ្ចឹងណាសូមសុខសូមពរសូមជ័យសូមថាការដែលរៀនបុរាណចង់មករកអ្វីដែលបុរាណព្រោះការដែលបុរាណហ្នឹងវាប៉ះទប់នឹងរិទ្ធចិត្តសាច់ដាច់ខាំញ៉ាំងការជំនឿអញ្ចឹងកូនចៅគេមកសុំអីបានហ្នឹងទទួលថ្មពីដើមនោះមិនមែនថ្មមកពីដើមថ្មពីដើមបងមិនថ្មតែម្ចាក់នៅនេះទេមែនទេថ្មពីមុននេះថ្មឥឡូវនេះថ្មពីដើមមិនសិនថ្មពីដើមទាំងអស់នេះបងមានប្រាសាទមានប្រាសាទថាថ្មហ្នឹងគេយកទៅបាត់ហើយគេលួចកោះទាំងថ្មយកទៅទៀតហ្នឹង ក៏អញ្ចឹងសុំចានសុំឆ្នាំងធំវត្ថុស័ក្តិសិទ្ធិក៏មានលោកគ្រូអ្នកគ្រូខាងគេចេះខាងផ្លូវញៀនគេមកសុំពរសុំជ័យសុំរិទ្ធសុំអំណាចដើម្បីចាក់ធ្លុះនៅក្នុងការញៀនបរមីនោះដើម្បីសុំរិទ្ធសុំអំណាចអីអញ្ចឹងអាត្មាក៏មកសុំពរសុំជ័យពីលោកតាដើម្បីផ្ដល់រិទ្ធផ្ដល់អំណាចផ្ញើរូបស្នងការកូនចៅកិច្ចការរស៊ីអីបុរាណហ្នឹងយើងតាក់ទងនឹងបដិស្ថាននឹងបុរាណនឹងការឧបដឹកហ្នឹងគង់អ្នកគង់អាឲ្យលោកតាតតបងដៃហ្នឹងគាត់ផ្នែកខាងតបខាងជួយកូនចៅ កន្លែងនេះគេហៅគេគឺនៅខាងលើនេះគេហៅអាស្រមអាស្រមតាស្រង់ត្រាស់ស្រង់តែមានប្រស្រង់ទួលប្រស្រង់អាស្រមទួលប្រស្រង់តាំងលើរូបសិទ្ធបារមីពពុទ្ធបារមីអីអូពាក់ព័ន្ធពពុទ្ធពធប្រសងហ្នឹងគឺពីបរមរានមកនោះទៅបីតាបាស្រង់តៃហ្នឹងជាគ្រូតូចធំនៅតាបាចាស់ស្រុកអញ្ចឹងគាត់អាចជាសាវក ជាសាវកពុទ្ធទួលទួលបើបដាមកសិលទួលរបស់ព្រះអង្គហ្នឹងហើយថ្ងៃសិលឡើងថ្វាយព្រះអង្គមានមានផ្កាឈូកមានទៀនធូបស្លាធម៌វិស័យដងខ្ចីមកចម្រើនបាន ចម្រើនគាថាខាងក្របខាងអីចាបាទប៉ុន្តែព្រះអង្គចម្រើនហ្នឹងតនេះតយប់ស្ងាត់អញ្ចឹងរបស់នេះសល់ពីបុរាណនៅតែមានការគោរពខ្ញុំឃើញគេធ្វើសក្ការៈបូជាដើម្បីថ្វាយថ្វាយតាតាបាស្រង់តាដបងដែកមានរិទ្ធអានុភាពដោយតាមព័ត៌មានថាប្រកាន់ណា អ្នកប្រកាសណាមិនធម្មតាទេតោះតែមកសុំការអនុញ្ញាតពុទ្ធូអីហ្នឹងទៅតាឬក៏យ៉ាងម៉េចសំពោសំជ័យហ្នឹងនឹងតាថាតាដងដៃហ្នឹងមានតាត្រង់មានតាដងដៃប្រភ័ក្រមានរិទ្ធមកប្រភ័ក្រមានរិទ្ធអឺនឹងទូប្រាប់បង្គំយុខ្ញុំបកណាសូមលើកដំបងអញ្ជលីផងដើម្បីគោរពបូជាដល់ពមៀតដាបីដានតាបាចាស់ស្រុកគ្រូតូចធំសនំសវាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃប្រក្សាហើយយើងខ្ញុំមកនេះគ្មានចង់បានអីចង់បានតែសុខចង់បានចម្រើននឹងខ្ញុំបកណាក៏បាន ហៅលោកតាគាត់យកហៅលោកតាដបងដៃតាបាស្រង់ហ្នឹងបើមកទឹកហើយហៅហៅលោកតាថាអត់អីទេនៅក្នុងន័យថាឲ្យតែចៅឯងកាន់សច្ចៈខន្តីកតញ្ញូជួយគេបើថាប្រមោបាក់បែកក្រុមគ្រួសារលោកតាចូលចិត្តតាដបងឯងឲ្យមានរឹតខ្លាំងឲ្យប្រកាន់ណាឲ្យតាដបងដៃតាមើលគាត់ឆាន់មានរៀបសំណាក់ដាក់សំណែនឲ្យដែរឬមានចេកទុំមានបរិយមលូស្លាផ្លែឈើបន្តិចបន្តួចដើម្បីថ្វាយបង្អែមចង្អាបហើយបងបានថ្ងៃសិលទេថ្ងៃសិលអត់ទទួលទេបាទហ្នឹងទីទឹកដីគេហៅថាតាបាចាស់ស្រុក ជួនគេថាឃើញភ្លើងហោះពីជំនាន់ដើមភ្លើងហោះភ្លឺវិញហ្នឹងភ្លើងណាមានភ្លើងធំធំហោះដែរហោះទៅហោះមកពីសិនជួនឃើញជួនអត់កន្លែងនេះដងដែរមិនដងឥឡូវដងពីដើមណាដងបាស្រង់ហ្នឹងគេធ្វើអាស្រមហ្នឹងពីលើហើយបងបាទហើយមានដងពីដើមហ្នឹងយ៉ាងម៉េចព្រោះពីដើមតាមចាស់ចាស់និយាយថាតាបាបាស្រង់គាត់ជីកដងបាទគាត់ជីកទៅទឹកចាញ់ទឹកចាញ់ខ្លាំងពេកអូនេះតាំងនេះបាទគាត់ ស្លាប់ក្នុងដងហ្នឹងគេកាយចេញគេហៅបាស្រង់នេះហើយសិតអ្នកតាបាចាស់ស្រុកប៉ុន្តែឃើញឃើញធម្មតាទេប៉ុន្តែបើអ្នកណាដែលមានរិទ្ធព្រះអង្គបាក់ញៀនឲ្យឃើញបើឃើញទៅជាគោទោះឃើញជាពស់បើឃើញជាអ្វីទាំងអស់អាចភិនិហាបានច្រើនណាស់ហើយព្រះអង្គនៅកុសលមួយអកុសលបដិស្ថានក្នុងរូបហ្នឹងបើជួយកូនចៅណាមកអញ្ចឹងទៅ មាននិស័យចូលចូលកូនហ្នឹងទៅអាចបាញ់ចេញមានរិទ្ធមានអំណាច ដោយ បាតុភូតដែលយើងជឿយើងគោរពអ្នកមាននិស័យ បើយើងអត់និស័យអង្គមកឃើញណាអញ្ចឹងមានលោកយាយមានលោកតាគាត់បែរភ័ក្រទៅខាងកើតលោកតារបស់នេះបែរថាខាងត្បូងខ្ញុំមកតាមនេះយើងថាទិសខាងកើតតំណាង នៃពុទ្ធសាសនាតំណាងរិទ្ធតំណាងអានុភាពវាពាក់ព័ន្ធនឹងពាក់ព័ន្ធនឹងម្ចាស់ទឹកម្ចាស់ដីអញ្ចឹងលោកយាយលោកយាយម្ចាស់ទឹកម្ចាស់ដីយើងហៅទៅលោកយាយម្ចាស់ទឹកម្ចាស់ដីក៏បានដែរលោកយាយម្ចាស់ទឹកម្ចាស់ដីលោកតាដំបងដែក ចឹងលោកយាយជួយប្រោះជួយព្រំបន្ទុំពរជ័យឲ្យខ្ញុំកាលណានេះដោយកូនចៅមកពឹងពរហ្នឹងគឺពឹងលោកយាយដែរហ្នឹងពឹងឯងឥឡូវមានអីជាសំអាងចឹងឲ្យលោកយាយនឹងជួយភើញាក់កំតាក់ទាញបោះពួយជួយស្ដោះជួយផ្លុំភើញាក់អូមកខាបទៅគ្រូហើយខាបវាណាំងឈ្មោះកកកខងនេះគឺឲ្យលោកយាយម្ចាស់ទឹកម្ចាស់អីជួយគេបានសម្រេចការលក់ដីលក់ទ្រីនោះក៏ពឹងទៅលើលោកយាយនឹងដែរអាសាហៅអាសាដាក់ទៅមកស្ថិតយើងដែរដល់យើងមិននឹកគេគេមិននឹកយើងនេះអញ្ចឹងការពូបផ្ដុំសិលរិទ្ធហ្នឹងវាកើតពីការគោរព នេះតែលោកយាយម្ចាស់ទឹកម្ចាស់ដីប៉ិនលោកយាយកាន់ធွာហើយបងមានពៀននីកវ៉ាត់ហ្នឹងបានសង្វាសង្វាវិចស្ដាច់ពីថាសង្វាអញឯងមកក្រងអញលោកតាដបងដែកចឹងដែកស្បែកពាន់មកជន់លុយស្មាស្វេស្ដាំកាឡាសាច់កាឡាឆ្អឹងមកកបោខ្ញុំនិយាយអត់បានទេព្រឺខ្ញុំលោកតាក៏ជាគ្រូអាត្មាដែរអញ្ចឹងនៅក្នុងសកលឱកាសហ្នឹងទាំងអស់ខ្ញុំជួយកូនជួយចៅ មានរិទ្ធយើងនិយាយចំមកព្រោះធ្ងន់ខ្លួនយើងនិយាយចំបានមកនេះហើយបាំងចិត្តឈឺយកចុកពោះមកកន្លែងហ្នឹងបានទេនិយាយទៅបានអាត្មាមកបានសុំការអនុញ្ញាតលោកតាខាបបិទង3អាទិត្យហើយបានមកនេះ ក៏យើងអត់ហ៊ានអត់អីទេបើយើងអ្នកហ៊ានផ្ចាញ់គ្រូហ្នឹងក៏ធ្វើបាបយើងគ្រូយើងមកតើមានអីសំណែនដូចថាញោមឯងមកលេងផ្ទះគេអញ្ចឹងមានធ្វើអីគេហូបបើដូចអាត្មាមកនេះអុចទៀនអុចធូបអញ្ចឹងយើងសុំការអនុញ្ញាតអញ្ចឹងលោកយាយលោកតាអត់ប្រកាន់ទេបើលោកតាថ្មធម្មតាអញ្ចឹងអ្នកមកប្រមាថប្រមាថទៅ អ្នកគោរពគោរពទៅប៉ុន្តែអានុភាពកើតអ្នកមាននិស័យទួល បាស្រង់នេះគឺប្រកែដោយសារពាក់ព័ន្ធជាមួយនឹងស្នេហ៍ ស្នែនឹងការកាប់ចាក់ការវេតប្រើវេទមុនហ្នឹងយើងសូនវិជាហ្នឹង108ចប់ទៅដាក់ក្នុងប្រកេះប្របាទប្រជើងលោកហ្នឹងជន់និមន្តស្នឹងកើតទឹកថ្ងៃនេះបានមកបាទស្រង់ហើយអឺគ្រូបានណែនាំពីបាទដើម្បីនៅទីនេះខ្លាំងមានដងមានអីតាមបងតែមានទេពដើមសទ្ធាបាទដើម្បីស័ក្តិសិទ្ធិហើយមួយទៀតលោកគ្រូក៏ជា បាទគឺព្រះគ្រូធរៈកង្គីដែលមានបារមីខ្លាំងប្រកែខាងជួយសត្វលោកផងដែរចង់ដឹងថាលោកគ្រូជួយអីខ្លះបានបាទពាក់ព័ន្ធបញ្ហាហ្នឹងក៏គ្រូអាត្មាមានការប្រសាទតាការអំពើអំពន់មានត្រូវអំពើគេខ្លះទៅគេអំពើចាមលាកដូចសើកសើកក្នុងស្បែកខ្លះទៅឈួតខ្លះគេចងតាខ្លះចងព្រាយអាត់កំបាំងហ្នឹងខ្លះប្រើវិជាក្មុនខ្មៅខ្លះគេធ្វើយើងដែរប៉ុន្តែធ្វើមកដោះចាញ់ហ៎បងគេស្បានគេគេខាបអន្តងហើយគេដាក់មុនស្នឹងហើយគេផ្សាយតាបាចាស់ស្រុក ដល់អញ្ចឹងទៅបានជំងឺមជាដូចសពដងកន្លងមកឃើញខ្លះជាបានមួយរយៈឈឺដែរបាទបាទហើយទៅពាក់ព័ន្ធបញ្ហាហ្នឹងគឺអាត្មាមកប្តឹងផ្ដាល់ដល់នតាបាចាស់ស្រុកហ្នឹងឲ្យជួយជួយស្ដោះជួយផ្លុំបន្ទុំពោជ័យដែលរៀបសំណាក់ដាក់សំណែនថ្វាយហើយហ្នឹងគឺថាផ្ញើរូបស្នងទាំងឡាយឲ្យជួយដោះដោះអំពើខ្មៅហ្នឹងចេញបាទ ក៏ជួយស្ដោះជួយផ្លុំដោយពាក្យថាឧធោអធិងឥសីអគនិតភគវេតិក្រមហាកលេសហ្នឹងស្ដោះផ្លុំ108ចកណាឲ្យកម្រើកអស់ប្រតិពីព្រះធរណីស្រាយជំងឺដូចគេចកខ្មៅហ្នឹងឲ្យវារនាសវានាសសូនទៅជួយប្រោះព្រំបន្ទុំពរជ័យជួយបើកពលឺបើកពលាកិច្ចការរកសៀវៈវ័យក៏បានសម្រេចដែរបើឲ្យញាតិញោមមានបញ្ហាពាក់ព័ន្ធខាងផ្លូវអង្ឹតផ្លូវអំពើពាន់ហ្នឹងមកកន្លែងលោកតាមកលោកតាអាត្មាក៏បានបួសរៀនអញ្ចឹងបងបានបួសរៀននឹងចេះចាំវិជាខាង មន្តអាគមហ្នឹងសម្រាប់ប្រុសសัตว์អញ្ចឹងបងជួយកូនចៅដែលមានទុកដែលមានលំបាកខ្លះគ្នាគ្នាចេះដើមមើលគ្រូខ្លះ4 10គ្រូមិនជាមកជាកន្លែងលោកតាហ្នឹងមាននិស័យព្រោះនិស័យដូចអាតាថាស្ដោះពីនឹងទៅក្អូបដល់ពេទ្យហ្នឹងការហ្នឹងវាតាក់ទងទៅលើការឧបដឹកហ្នឹងឯងកូនចៅកូនព្រាមមួយចំនួនចង់ជួបលោកគ្រូខ្លាំងណាស់អ្នកខ្លះជិះទៅវិញផ្លូវតែតេទៅបញ្ចូលចៅគូបញ្ជាក់ពីអាស័យដ្ឋាននិងលេខទូរស័ព្ទព្រោះយ៉ាងពាក់ព័ន្ធកូនចៅទាំងអស់ព្រោះដែលចង់មករកលោកតា មិនដឹងជាតាមតាក់តាក់តងតាមណាអញ្ចឹងអាត្មាមានលេខទូរស័ព្ទញោមមានពាក់ព័ន្ធបញ្ហាអំពើអំពន់បាក់បែកក្រុមគ្រួសារអាចតាក់ទងទូរស័ព្ទតាមលេខអាត្មាមកបើ071 83 14 551 096កុត22674 017 745 950កុត092 231 396មិនថាអំពើអាបច្រាប់ធ្មប់ មិនថាបាក់បែកក្រុមគ្រួសារយ៉ាងលោកតាជាគ្រូបុរាណព្រោះគ្រូបុរាណលោកតាបានថ្វាយជីវិតជូនពធរណីនឹងគឺថាថ្វាយចិត្តជូនលោកតាដំបងដែកហើយទាំងកាយទាំងចិត្តទាំងវាចាអញ្ចឹងអត់ចេះអីទេអញ្ចឹងឲ្យលោកតានឹងស្រោបនៅមនោមយិទ្ធិបស្សតិចិត្តញ៉ាំងវិជាទាំងឡាយនេះដែលថា នមោពុទ្ធោនមោកខរូបាំងបើអិនបាំងមុខប្រព្រំបាំងក្រោយនឹងពមៀតដា បីដានបាំងឲ្យគួចស្មៅនឹងឲ្យបាត់ណាបងមិនមានអាសន្នបើគួចស្មៅបាត់នឹងគេហៅថាហេបលៃនឹងសោតលេងលេងបានគេហៅកបីលាក់កូន